ជំរាបសួរបងប្អូនទាំងគ្នាវិលមកជួបជាមួយជាថ្មីនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនទាំងគ្នានៅបទពិសោធន៍ចំណេះដឹងតាក់ទងទៅនឹង Facebook Page ដែលនៅក្នុងមេរៀនថ្ងៃនេះគឺខ្ញុំនឹងលើកឡើង បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញតកតងទៅនឹង setting ទី1បងប្អូនចូលទៅកាន់ page របស់បងប្អូនសិនបន្តមកទៀតបងប្អូនទៅស្វែងរកពាក្យខាងឆ្វេងដៃគឺពាក្យថា setting អញ្ចឹងនៅក្នុង setting គឺមាន tool ជាច្រើនអញ្ចឹងខ្ញុំសូមបង្ហាញតកតងទៅនឹងចំណុចទី1គឺ general ដែលមានរូបដូចសោហ្នឹងនៅខាងឆ្វេងដៃអញ្ចឹងបងប្អូនងាកមើលមកខាងនេះ នៅប្លុកកដាលនេះ ទី1គឺ page visibility អញ្ចឹងកន្លែងនេះ គឺជាការកំណត់ដើម្បីឲ្យ audience ឬក៏ទស្សនិកជន ឬក៏ជា fan របស់យើង នៅក្នុង page ឬក៏អ្នកគ្រប់គ្រងនៅក្នុង page បងប្អូនមើលឃើញ គឺបងប្អូនយកខាងលើនេះបើសិនជាអត់ចង់ឲ្យមើលឃើញមុខក្នុងមួយរយៈពេលបងប្អូនអាចចុចយកខាងក្រោមនឹងទី1ទី2តកតងទៅនឹងនៅខាងក្រោមមួយទៀត មាន country restrict restriction អញ្ចឹងនៅត្រង់កន្លែងនេះគឺតកតងទៅនឹងការកំណត់មួយដែរបងប្អូនចូលកន្លែង edit បើសិន ជាបងប្អូនចង់កំណត់ឲ្យ នៅក្នុងប្រទេសកម្ពុជាឬក៏ប្រទេសណាដែលបងប្អូន ចង់ឲ្យឃើញមានន័យថា page ហ្នឹងគឺយើងកំណត់ប្រទេសណាបងប្អូនអញ្ចឹងបងប្អូនអាចសរសេរកន្លែងឧទាហរណ៍សេ Cambodia ទៅឧទាហរណ៍សេជាអង់គ្លេសមកណា Cambodia ឧទាហរណ៍ Cambodia អញ្ចឹងដាក់ប៉ុណ្ណេះអូខេបងប្អូនយកនេះ ប៊ូតុងនេះខាងលើនេះយកឲ្យលើមកអូខេអញ្ចឹងបងប្អូនចុច save អញ្ចឹងមានន័យថាក្រៅពីប្រទេសកម្ពុជា គឺអត់មានប្រទេសណាដែលមើលឃើញទេអ្នកនៅតាមតំបន់ប្រទេសគេ location របស់ប្រទេសផ្សេងផ្សេងដែលក្រៅពីកម្ពុជា គឺមើលភេកនឹងអត់ឃើញទេតោះណាអញ្ចឹងបើសិនជាបងប្អូន ដែលបានកំណត់ដែលគិតថាភេករបស់បងប្អូនកំណត់យកទៅប្រទេសកម្ពុជាអាចកំណត់កន្លែងនឹងបានតែបើសិនជាអត់ចង់កំណត់កន្លែងនឹងទេ អឺទូទៅមានថាអឺយើងផុស public អញ្ចឹងយើងលុបទៅហើយយើងយកនៅខាងក្រោម hit display from viewer in these countries អញ្ចឹងយកនឹងទៅអូខេអញ្ចឹងសម្រាប់មួយចំណុចទៀតគឺតកតងទៅនឹងអាយុនៃខាងក្រោមនោះគឺអាយុអញ្ចឹងនៅក្នុង page មួយចំនួនប្រកាសជារើសតកតងទៅនឹងអាយុអញ្ចឹងកន្លែងនេះគឺបងប្អូនអាចកំណត់ទៅតាមអ្វីដែលចង់បាន ចឹងនេះគឺតកតងទៅនឹងអាយុនៅពេលដែលបងប្អូនចុចជ្រើសរើសចាប់ពី17ឡើងលើ18ចឹងទៅហើយបងប្អូនចុច save ទៅអូខេនេះគឺតកតងទៅនឹងនឹងអាយុសម្រាប់មួយទៀតតកតងទៅនឹង page update នេះកន្លែងនេះបងប្អូននេះ page update ចឹងបងប្អូនអាចរើសយកកន្លែងនេះបានអូខេហើយសម្រាប់ចំណុចមួយទៀតនោះគឺនៅត្រង់កន្លែងខាងក្រោមនេះគឺយើង download page មានន័យថា download នៅព័ត៌មានផ្សេងផ្សេងតកតងទៅនឹងការចាប់ដើមបង្កើតរហូតមកដល់បច្ចុប្បន្ននេះគឺការ ទីយកព័ត៌មានហើយសម្រាប់ខាងក្រោមបន្តទៀតគឺ make page នេះគឺការបញ្ចូល page ពីររួមតែមួយចាំបងប្អូនចង់ដឹងចុចសាកមើលទៅ ហើយបងប្អូននេះចុចកន្លែងនេះ make នេះទៅ ហើយវានឹង load អឺ password នៅ password Facebook របស់បងប្អូនឧទាហរណ៍ថាចេះអឺខ្ញុំឲ្យបងប្អូនមើលសិនអូខេបងប្អូនចាំមើលសិនណា អូខេនេះអញ្ចឹងនឹងឲ្យជ្រើសនេះ page ទី1និង page ទី2អញ្ចឹងមាន page បើសិនជាឧទាហរណ៍ខ្ញុំដាក់ page នេះចុះនេះ page របស់ខ្ញុំឈ្មោះនេះហើយ page ដែលខ្ញុំមកដល់ C TC អញ្ចឹងបើសិនជាបងប្អូនមិចវីដេអូគ្នាអញ្ចេះគឺនៅពេលដែលយើងមិចចូលទៅមួយគឺវាលោតទៅឈ្មោះចាប់ដើមដំបូងហើយអញ្ចឹងបើសិនជាចង់បានឈ្មោះ page មួយណាព្រោះ page ពីរហ្នឹងបើសិនជាអឺមានអ្នក like ច្រើនអាហ្នឹង គេថាដូច room តែមួយបងប្អូនអញ្ចឹងកន្លែងនេះបងប្អូនអាចសាកល្បង continue ទៅវានឹងคล้ายជា page តែមួយតែឈ្មោះដែលចាប់ដើមដំបូងគឺវាលោតឈ្មោះហ្នឹងតោះនេះបងប្អូនតែខ្ញុំគឺអត់ចាប់បានទេអញ្ចឹងខ្ញុំត្រឡប់ទៅក្រោយវិញអូខេបងប្អូនរងចាំបន្តិចសិនអូខេអញ្ចឹងតកតងទៅនឹងចំណុចខាងក្រោមមួយទៀតគឺតកតងទៅនឹង remove page កន្លែងនេះគឺជាកន្លែងមួយដែលបងប្អូនអាចលុប page បានលុប page បងប្អូនអញ្ចឹងគាត់ថា delete អញ្ចឹងនៅក្នុងការលុបគឺរយៈពេល14ថ្ងៃក្រោយវានឹងលុបតែនៅក្នុងការលុបនេះបងប្អូនអាចចុច unpublish this page អញ្ចឹងដូចខ្ញុំបញ្ជាក់ខាងខាងលើនេះបងប្អូននេះ page visibility នេះគឺកន្លែងមើលឃើញនឹងអត់ឃើញអញ្ចឹងបើសិនជាលុបមិនបាច់ឲ្យគេមើលឃើញទេនឹងគឺជាការល្អតើនេះបងប្អូនអូខេអញ្ចឹងសម្រាប់ចំណុចទី1 general គឺរួចរាល់ហើយទី2គឺតកតងទៅនឹង message អញ្ចឹង message នៅក្នុងការរៀបចំ page auto ឬក៏ការការឆ្លៃអូតូគឺខ្ញុំនឹងពន្យល់បងប្អូនដំបូងឡើយបងប្អូនគ្រាន់តែចូលមកខាងក្រោមនេះ គឺឃើញពាក្យ set up ហ្នឹងឯងចុចលើហ្នឹងទៅអូខេអញ្ចឹងបន្ទាប់ពីការចុចលើហ្នឹងបងប្អូនរងចាំបន្តិចនឹងអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនដែលលឿនឬដែលយឺតបាទបន្ទាប់ពីការចូលមកដល់លឿនហ្នឹងហើយបងប្អូនមកមើលកន្លែង instant អញ្ចឹងខ្ញុំធ្វើការបញ្យល់តែ3ចំណុចទេទី1គឺ instant ព្រោះ3ចំណុចហ្នឹងគឺជាចំណុចសំខាន់ អឺទី1 instant អញ្ចឹង instant ដើម្បីប្រើប្រាស់បងប្អូនចុចបើកបន្តមកទៀតបងប្អូនយកមក edit នេះអញ្ចឹងបងប្អូនអាចធ្វើការសរសេរដោយខ្លួនឯងអង់គ្លេសក៏បានខ្មែរក៏បានភាសាណាក៏បានសាច់តែបងប្អូនចង់បានអញ្ចឹងនៅពេលដែលគេឡាញ់ page បងប្អូនវានឹងអាចឆ្លើយនេះនៅកន្លែងខាងក្រោមនេះអញ្ចឹងបងប្អូនសរសេរទៅអញ្ចឹងចំនួនដែលសរសេរបាន គឺលើនឹងបងប្អូននេះឃើញទេនេះចំនួនលើនឹងពួកខ្ញុំសរសេរបានប៉ុណ្្នឹងហើយបងប្អូនអាច សរសេរ500អក្សរអញ្ចឹងនេះគឺខ្ញុំមានស្រាប់ហើយអូខេបន្ទាប់ពីការរៀបចំបងប្អូន complete sale តោះណាអូខេនឹងទី1សម្រាប់ទី2គឺតកតងទៅនឹង all the way all the way ហ្នឹងគឺមានន័យថាអ្នកដែលគាត់ធ្លាប់ឆានជាមួយយើង ដែលគាត់ឆាតមកម្ដងទៀតអញ្ចឹងវានឹងអាចលូតតែកន្លែង all the way នេះខ្ញុំរីកមិនឲ្យបងប្អូនមិនបាច់ប្រើទេកន្លែងនេះតោះណា អូខេនេះកន្លែង instant ពួកកន្លែងអាចញ៉ៃញ៉ៃតិចពេលខ្លះអ្នកដែលគាត់ឆាត់មកយើងធ្លាប់ឆាត់មកម្ដងដល់ពេលគាត់ឆាត់មកម្ដងទៀតវាលោតម្ដងទៀតអញ្ចឹងបងប្អូនអញ្ចឹងវាអាចញ៉ៃញ៉ៃតិចអញ្ចឹងខ្ញុំរីកមែនបងប្អូនមិនបាច់ប្រើទេកន្លែង always message នេះអឺសម្រាប់មួយចំណុចទៀតគឺតកតងទៅនឹងអឺនេះ ask question នេះអញ្ចឹងកន្លែងនេះតកតងទៅនឹងការបង្កើតសំណួរអញ្ចឹងបងប្អូនអាចរើសកន្លែងនឹងមួយទៀតក៏បានអញ្ចឹងបងប្អូនមើលនេះកន្លែងនេះណា អឺបងប្អូនបើកហើយបងប្អូនបន្តបងប្អូន edit message មកនេះគឺយើងអាចបង្កើតសំណួរបងប្អូនដែលចូលទៅកាន់ page របស់គេឃើញលោតសំណួរលើលើ page ហ៎អញ្ចឹងបងបងប្អូនគាត់ចុចសំណួរទៅឧទាហរណ៍ថាខ្ញុំដាក់សំណួរនេះតើអាស័យដ្ឋានក្រុមហ៊ុនឬស្ថាប័នរបស់អ្នកនៅឯណាអញ្ចឹងគាត់ចុចលើនឹងប៉ាត់អញ្ចឹងវាមានលោតខាងក្រោមនេះអញ្ចឹងបងប្អូនអាចបង្កើតខ្លួនឯងបើសម្រាប់អ្នកលក់អនឡាញគឺល្អហើយបើសិនជាណាដែលចូលចិត្តប្រើសំណួរគាត់ថាអត់អត់អឺ ចង់ឆ្លៃខ្លួនឯងណាយើងយើងឲ្យគេឆាតសួរទៅតាមអ្វីដែលយើងដាក់លើសំណួរឬក៏បើសិនជាសំណួរប៉ុណ្ណឹងស្ទើរគេប្រកាសជាឆាតមកផ្ទាល់ហើយចឹងយើងអាចដាក់សំណួរណាដែលសំខាន់មានសួរអំពីពេលវេលារបស់យើង សួរអំពីការតំណែងតាមរយៈលេខទូរស័ព្ទ WhatsApp ឬក៏ Telegram ឬក៏តាក់ទងទៅនឹងផលិតផលឬក៏សេវាកម្មរបស់យើងគឺបងប្អូនអាចដាក់ខ្លួនឯងបានខ្លួនឯងហ្នឹងអញ្ចឹងនៅពេលដែលដាក់អឺ បង្កើតរួចរាល់អស់ហើយបើសិនជាចង់ឧទាហរណ៍នេះសំណួរទី1ទី2បើសិនចង់បន្ថែមសំណួរមួយទៀតគឺបងប្អូនចុចនេះ add a question ចុចលើនឹងទៅវាចេញសំណួរទី3នេះ question 3ណាអញ្ចឹងបន្ទាប់ពីការសរសេរទាំងអស់ហ្នឹងហើយបងប្អូនចុច save តោះនេះចុច save អញ្ចឹងនៅក្នុងការប្រើប្រាស់នៅសំណួរហ្នឹងគឺវាមាននៅលើ page បងប្អូនតែ complex បើកន្លែងនេះតែបើសិនចុចបិទហ្នឹងនៅពេលដែលចុចបិទគឺអត់មាន load នៅលើ page ទេតោះនេះបងប្អូន នឹងតកតងទៅនឹងនេះសំណួរទាំងអស់នេះណាអញ្ចឹងនេះគឺតកតងទៅនឹងការបញ្យល់អំពី message អញ្ចឹងបងប្អូនត្រឡប់ទៅក្រោយវិញអូខេអញ្ចឹងតកតងទៅនឹងមួយចំណុចទៀតអញ្ចឹងតកតងទៅនឹងមួយចំណុចទៀតបងប្អូនចាំតិចណាបងប្អូនណាអូខេមាញ់គឺចូលទៅកាន់ message ហើយ edit page info គឺរួចរាល់ហើយអូខេឥឡូវយើងចូលមកដល់ចំណុច template and tab អញ្ចឹងកន្លែងនេះគឺបងប្អូនអាចធ្វើការ edit កន្លែងនេះកែ បដូរព័ត៌មានបានកន្លែងនេះតកតងទៅនឹងពុំចង់បានប្រភេទមួយណាគឺអាចជ្រើសរើសបានទៅតាមតម្រូវការរបស់បងប្អូនដែលជាពេចប្រើប្រាស់សម្រាប់ហាងសម្រាប់ business សម្រាប់ផ្សេងផ្សេងក៏ដូចជាប្រភេទ service សម្រាប់ public figure សម្រាប់ restaurant and cafe សម្រាប់ standard អញ្ចឹងបងប្អូនអាចជ្រើសរើសតាមតម្រូវការរបស់បងប្អូនអូខេអញ្ចឹងខ្ញុំបញ្យល់តែប៉ុណ្ណឹងសម្រាប់ចំណុចមួយទៀតគឺតកតទៅនឹង notification អញ្ចឹងកន្លែង notification នេះគឺបងប្អូនអាចធ្វើការបើកឬក៏បិទទៅតាមអ្វីដែលបងប្អូនចង់បាន អូខេអញ្ចឹងអឺខាងលើនេះតកតងទៅនឹងការបើកបើកតកតងទៅនឹងអឺ interact ជាមួយ page របស់យើងហើយសម្រាប់ខាងក្រោមនេះគឺតកតងទៅនឹង message មានន័យថាគេឆាតមកយើងអញ្ចឹងទៅយើងបើកគឺវាលូតលើ notification កន្លែងនេះហើយសម្រាប់ខាងក្រោមនេះ check in មាន mention មាន review មាន comment មានច្រើនទៀតបងប្អូនលើនឹងអញ្ចឹងបងប្អូនមើលកន្លែងទាំងអស់ថាតើមានកន្លែងណាមួយបិទអត់ ព្រោះពេលខ្លះនៅពេលដែលគេឆាត់មកភេកយើងអត់ឃើញលុតនៅលើ notification នេះអញ្ចឹងបងប្អូនពិបាកនៅក្នុងការការឆ្លងឆ្លើយតែបើសិនជាបងប្អូនបើកទាំងអស់គឺក៏វាល្អដែរតោះនេះបងប្អូនអូខេនេះគឺតកតងទៅនឹង notification សម្រាប់មួយទៀតគឺតកតងទៅនឹង page roll page roll គឺនៅកន្លែងដែលយើងអាចគេថាដាក់បញ្ចូលឬក៏គេថា add នៅ មិត្តភ័ក្តិរបស់យើងឬក៏បុគ្គលណាមួយដើម្បីមកគ្រប់គ្រងឬកាន់ page ហ្នឹង ដែលបងប្អូនគ្រាន់តែងាកមើលមើលកន្លែងនេះបងប្អូនអាចធ្វើការ research ឈ្មោះអញ្ចឹងគាត់ថាឈ្មោះ friend របស់យើងណាគាត់ថាខ្ញុំដាក់ឈ្មោះនេះចុះអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបងប្អូន ធ្វើការ កំណត់នៅមុខងារឬក៏ទូនទីជា admin editor moderator អូខេអញ្ចឹងភាគច្រើនគឺគេរើសតែពីរហ្នឹងទេភាគច្រើនដែលគេពេញនិយមប្រើប្រាស់ឲ្យគាត់ធ្វើជា admin ឬក៏ editor editor ឲ្យគាត់ចាំជួយកែសម្រួល page កែហ្នឹងមានថានៅពេលដែលគាត់ផុសអីក៏អាចកែបានខ្លះខ្លះអញ្ចឹងណាបងប្អូនហើយសម្រាប់ editor គឺមានមុខងារតិចជាង admin តែសម្រាប់ admin ក៏មានមុខងារតូចជាង business manager ដែរអញ្ចឹងកន្លែងនេះខ្ញុំអត់ទាន់បញ្យល់អំពី business manager ទេអញ្ចឹងនេះគឺតាក់ទងទៅនឹងការ add អញ្ចឹងខ្ញុំមើលថាថាខ្ញុំដាក់ editor ចុះ add អញ្ចឹងនៅពេលដែល add ទៅវាទាមទារ password នៅ Facebook របស់បងប្អូនដែលកំពុងទីឈរហ្នឹងអញ្ចឹងបងប្អូនដាក់ password ហ្នឹងបងប្អូន submit ទៅគឺរួចរាល់ជាការស្រេចចាំឲ្យតែ account នេះ ឈ្មោះហ្នឹងឬក៏អ្នកដែលយើងចង់ឲ្យគាត់កាន់ page របស់យើងឲ្យគាត់ accept ទៅគាត់អាចប្រើប្រាស់ page នឹងបានបងប្អូនតោះនេះកន្លែងហ្នឹងចឹងសម្រាប់ចំណុចបន្ទាប់គឺខ្ញុំបញ្យល់ពី group សិនណាអូខេ group គឺនេះគឺ group ខាងលើងាយឈ្មោះ គឺមានឈ្មោះនេះ group 1 2អូខេអញ្ចឹង group នេះគឺមានឈ្មោះនេះឈ្មោះនេះហើយនឹង page នេះដែរកំពុងតែកាន់ កាន់ក្រុមហ្នឹងណាដែលជា admin ក្រុមហ្នឹងអញ្ចឹងបើសិនជាយើងចង់អត់ចង់ឲ្យនេះអត់ចង់ឲ្យឈ្មោះពីរនេះគាត់ admin ធ្វើ admin ក្នុងក្រុមយើងគាត់ទៅដោះធីកហ្នឹងទៅហ្នឹងគឺតកតងទៅនឹងការកំណត់ដែរតោះនេះបងប្អូនអូខេអញ្ចឹងបើសិនជាចង់ឲ្យ account ពីរនេះជា admin នៅក្នុងក្រុមគឺបងប្អូនអាច save នឹងសម្រាប់នៅក្នុង page ក៏អាចរៀបចំនឹងបាន ហើយសម្រាប់ការចូលទៅកន្លែងក្រុមក៏មានមួយទៀតតែនេះខ្ញុំបញ្យល់ឲ្យអស់នៅក្នុង page តោះនេះបងប្អូនអូខេសម្រាប់ចំណុចបន្ទាប់គឺតកតងទៅនឹង people and page អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបងប្អូនចុចមើលកន្លែងនេះ ទី1គឺអ្នក people who like this page អញ្ចឹងមានថាអ្នកដែល like page យើងគឺជា account ឬក៏កណនី Facebook ឬក៏ like page យើងចំណុចបន្ទាប់គឺ follow អញ្ចឹងអឺ account ដែលគាត់ follow page របស់យើង គាត់ align គាត់ follow ណាហើយសម្រាប់ខាងបន្ទាប់នេះទៀតគឺតកតងទៅនឹង page deadline page អញ្ចឹងណា page មួយ line page របស់យើងតោះនេះខាងក្រោមគឺ ban ban ន័យថាពេលខ្លះមាន friend របស់យើងឬក៏ fan ដែលគាត់ control page យើងគាត់ fan មានមានមានប្រកាសជាមានល្អមានអាក្រក់អញ្ចឹងណាយំទៅមានបើនិយាយល្អណាបើល្អអឺបើសិនជាល្អណាអាក្រក់វាដូចគេថាធ្ងន់ពេកណា គឺ friend ដែលគាត់មានគំនិតអវិជ្ជមាននិងវិជ្ជមានអញ្ចឹងកន្លែងនេះអ្នកខ្លះគាត់បានចោលនៅពេលដែលឃើញ comment អវិជ្ជមានច្រើនអញ្ចឹងគេបានចោលអញ្ចឹងណាហើយសម្រាប់បងប្អូនដែលចង់ remove remove ណាអញ្ចឹងបងប្អូនគាត់ចុចនេះ remove កុំឲ្យគាត់ជាអ្នកដែល like page អញ្ចឹងបងប្អូនចុច tick លើនឹងមួយ ចង់បានប្រមាណបងប្អូន tick លើនឹងប៉ុណ្ណឹងឬក៏ tick ទាំងអស់ក៏បានអញ្ចឹងបងប្អូនចុចមកខាងស្ដាំនេះ remove ឬក៏ ban អញ្ចឹងបើសិនជាបងប្អូនតែចង់ remove គាត់កុំឲ្យ like page មានដក like ចេញមួយមួយទៀតគឺ ban ban មានថាម្នាក់នេះគឺយើងបានអត់ឲ្យមើលឃើញអត់ឲ្យ comment អត់ឲ្យ like អត់ឲ្យ share នៅក្នុង page យើងបានអញ្ចឹងណាបងប្អូនកន្លែងហ្នឹងអូខេអញ្ចឹងនេះគឺតកតងទៅនឹង people and other page ហើយសម្រាប់ខាងក្រោមនេះគឺអត់មានទីទេអញ្ចឹងកន្លែង setting គឺខ្ញុំមាន តែប៉ុណ្្នេះទេនៅត្រង់ setting បងប្អូន អញ្ចឹងបើសិនជាបងប្អូន មានចម្ងល់ត្រង់កន្លែងណាមួយអាច comment មកនៅក្នុង YouTube ក្តីឬក៏នៅក្នុង Facebook page ក្តីអញ្ចឹងសម្រាប់ page របស់ខ្ញុំនេះបងប្អូនអាចមកមើលបាន ហើយអាចឆាតមកសួរនៅក្នុងនេះក៏បាន បាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនានៅវីដេអូមួយនេះសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដើម្បីយកទៅរៀបចំ ហើយសូមជូនពរបងប្អូនទាំងគ្នាទទួលបានជោគជ័យគ្រប់គ្រប់គ្នានិងសុខភាពល្អក៏ដូចជាជៀសឆ្ងាយពីជំងឺ Covid-19 បាទអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានបាទអរគុណច្រើន